អូខេបាទអឺសម្រាប់ថ្ងៃនេះបាទខ្ញុំចង់បង្ហាញអំពីព័ត៌មានប្រចាំថ្ងៃ បាទដែលយើងត្រូវធ្វើថាតើយើងត្រូវធ្វើស្អីខ្លះបាទអញ្ចឹងថ្ងៃនេះគឺយើងត្រូវពិនិត្យទៅលើខ្ទូខ្មុំរបស់យើងថាតើវាមានសុខភាពបើវាមានជំងឺបាទយើងត្រូវថែមបង្គងយ៉ាងម៉េចយ៉ាងម៉េចណាបាទនឹងគឺជារឿងដែលខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាថ្ងៃនេះហើយនៅខាងចុងវីដេអូបង្ហាញបងប្អូនអំពីការអ៊ុតផ្លិតណាបាទធ្វើម៉េចអ៊ុតឲ្យបានលឿនហើយយើងអាច ប្រើរយៈពេលខ្លីណា អូខេបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនអំពី បកងពីរប្រភេទបាទអញ្ចឹងដោយសារតែនៅក្នុងរដូវនេះគឺជារដូវដែលបាទជាពិសេសគឺវាពុំមានទឹកដមបាទជាពិសេសនៅក្នុងតំបន់បរិវេណជុំវិញនេះគឺវាអត់មានទឹកដមធម្មជាតិបាទអីទេអញ្ចឹងគឺខ្ញុំត្រូវដាក់ស្ករថែមហើយអឺបន្តមកកាលណាវាខ្វះចំណីកម្មករវានឹងចាប់ផ្ដើមដេញឈ្មោលចោលហើយបាទវាដេញភូមិឈ្មោលចោល ហើយវាអត់ទុកខ្មុំឈ្មោលហ្នឹងឲ្យនៅនៅខាតបាទខាតចំណីទេអញ្ចឹងគឺវាដេញឈ្មោលចោលអញ្ចឹងកាលណាដេញឈ្មោលចោលគឺយើងត្រូវតាអឺធ្វើឈ្មោលដោយសារតែកាលណាយើងមិនធ្វើឈ្មោលទេ គឺការឆ្កឹះស្ដាច់ការផលិតស្ដាច់របស់យើងអត់បានជោគជ័យទេបាទអញ្ចឹងដំណាក់កាលទី1គឺខ្ញុំដូចដែលខ្ញុំបានបង្ហាញបងប្អូននៅវីដេអូមុនមុនអញ្ចឹងនៃរបៀបធ្វើឈ្មោលណាបាទហើយយើងកា ផលិតនឹងពាក់កណ្ដាលមកហើយយើងដាក់ទៅក្នុងទូណាដែលខ្លាំងកុំដាក់ទូខ្សោយណាបើដាក់ទូណាដែលខ្លាំងមានន័យថា ទូដែលខ្ញុំបង្ហាញបងប្អូនមិញហ្នឹងគឺវាធ្វើឡើងបើមានទឹកមានអីច្រើនបាទហើយអឺអានេះគឺយើងសម្រាប់ដាក់ដើម្បីឲ្យវាធ្វើប្រកងថែមបាទវាឡើងកូនថែមហើយអានេះ បាទយើងសម្រាប់ធ្វើកូនឈ្មោលកាលណាវាធ្វើអានេះពេញមកមកខាងក្រោមមួយទៀតគឺវាច្បាស់ជាធ្វើកូនឈ្មោលហើយវាទៅតាមទូដែលសភាពទូខ្លះដោយសារតែអឺពេលខ្លះវាត្រូវការផលិតកូនញីច្រើនវាត្រូវការកម្មករច្រើនវាអាចធ្វើដែរណាបាទក្នុងករណីខ្លះបើសិនជាមេនឹងអាចខ្សោយហើយនៅពេលណាដែលមានចំណីច្រើនមានចំណីច្រើនបើមិនចំណីសពនិមិត្តក៏ដោយចំណីធម្មជាតិក៏ដោយកាលណាបើសិនជាមានខ្សោយវានឹងអាចធ្វើកូនឈ្មោលទេប៉ុន្តែ បើសិនជាវាអត់ខ្សោយទេបាទមេវានៅខ្លាំងហើយវាអាចនៅគ្រប់គ្រងសំបុកបានគឺវាមិនមិនធ្វើទេជួនកាលវាអាចបន្តកូនញីមកទៀតណាបាទអញ្ចឹងហើយវាទៅតាមសភាពមេដែរណាបាទហើយខ្ញុំធ្វើបកកនៅច្រើនខ្ញុំដាក់ច្រើនគ្រប់ទូណាដើម្បីឲ្យប្រកាសពជាថាពេលណាដែលយើងចាប់បានធ្វើស្ដាច់យើងនឹងមានកម្មករគ្រប់គ្រាន់ណាបាទអញ្ចឹងខ្ញុំបានបង្ហាញបងប្អូនតែនៅក្នុងមេរៀនលើកមុនឲ្យបងប្អូនធ្វើខ្លួនឯងឥឡូវនេះខ្ញុំ ធ្វើបងប្អូនបានឃើញនៅទាំងអស់គ្នាណាបាទគឺធ្វើបែបហ្នឹងឯងហើយអឺខ្ញុំនឹងបង្ហាញអំពីការដាក់បកងណាបាទទៅក្នុងទូអញ្ចឹងថាតើយើងត្រូវដាក់បែបម៉េចបាទដើម្បីឲ្យខ្មុំនឹងវាសង់ហើយតបមកយើងត្រូវធ្វើបែបម៉េចទៀតណាបាទអញ្ចឹងឥឡូវយើងមើលទាំងអស់គ្នាបាទបាទទីមួយខ្ញុំត្រូវឈូសបាទនេះបាទអញ្ចឹងចំពោះទូខ្លាំងអញ្ចឹងបាទយើងឈូសយកកមួនវាຕົកណា បាទកមូននេះយើងអាចយកទៅធ្វើផ្លិតវាឡើងវិញបានណាពេលដែលបងប្អូនបានឃើញផ្លិតថ្មីអមាញ់មិញហ្នឹងគឺបានអំពីការចោះកមូនបាទឥឡូវយើងចាប់ផ្ដើមនេះវាសិនបាទយើងយកចំណៃយកអីចេញសិនបាទយើងឆ្កឹះអានឹងចោលបាទបើយើងមិនឆ្កឹះអានឹងចោលទេគឺវាមិនធ្វើបន្តនៅមកទៀតទេបាទអញ្ចឹងវានឹងធ្វើទៅកន្លែងចាក់បាទអញ្ចឹងយើងឆ្កឹះវាចោលណា បាទទូបែបហ្នឹងក៏យើងត្រូវថែមចំណីវាថែមដែរអូខេបាទនេះបានឆ្កឹះស្អាតបាទអស់ហើយឥឡូវខ្ញុំលើកបង្ហាញបងប្អូនអំពីសភាពនៅខាងក្នុងបន្តិចណាអូខេបាទទឹកស្ករដែលយើងបានដាក់ទៅបាទវាបំលែងវា convert ទាំងអស់បាទល្អមែនតើអានេះទឹកស្ករយើងដាក់ណាបាទហើយអឺបាទមើលទៅសភាពខ្មុំគឺល្អ បាទវាធ្វើកូនណាបាទវាពងគ្រប់រុនទាំងអស់ហ្នឹងដែរបាទបាទពងមកដល់ជីជីនេះបាទមេល្អណាអូខេឥឡូវខ្ញុំមិនឆែកតទៀតបាទឃើញមេទៅក្នុងបាទផ្លិតមួយទៀតនេះឥឡូវខ្ញុំលើកមេឲ្យបងប្អូនបានឃើញណា បាទដាក់ទឹកច្រើនមែនទែននេះណាមិញមេវិញទៅដែរឃើញមិញតិចជុះទៅក្រោមបាទអញ្ចឹងសភាពខ្មុំដែលខ្លាំងគឺវាពងទៅដល់ចុងចុងណាបាទបាទណាពងបែបហ្នឹង បាទស្លឹកឃ្មុំដែលល្អណាហើយការជ្រើសរើសពូជក៏យើងត្រូវជ្រើសរើសឃ្មុំបែបណាបាទនេះមេគេបាទមេវាពណ៌ក្រហមណានេះបាទមេវាពណ៌ក្រហមបាទអូខេអូខេហើយនេះខ្ញុំដាក់ទៅវិញហើយ បានអញ្ចឹងវាត្រូវការបង្កងហើយយើងដាក់បង្កងមកឃៀននេះមកបាទដាក់ចំណីចានវាធម្មតាហើយទូនឹងក៏ត្រូវថែមចំណីទៀតដែរបាទបាទចឹងក្នុងការដាក់យើងដាក់បាទយើងកុំដាក់ខាងនេះបាទព្រោះខាងអ៊ុតវាធ្វើថាការ ខាងលួសបាទជួនកាលយើងអាចអ៊ុតទៅនៅសល់លួសអីបាទយើងដាក់ខាងលួសចូលមុនណាបាទអញ្ចឹងដាក់ខាងហ្នឹងបែបហ្នឹងឯងបាទដាក់មួយសិនហើយនៅពេលណាដែលវាចាប់ផ្ដើមធ្វើហើយបាទយើងលើកលួយចូលមកក្នុងណាហើយយើងដាក់នៅខាងក្រៅបែបហ្នឹងអូខេទីនេះខ្ញុំយកចំណីមិនដាក់ដែរបាទអញ្ចឹងឲ្យខ្ញុំបង្ហាញនេះរបៀបពីការដាក់បង្កងឃុំថ្មីណាកុំដាក់ចូលទៅកន្លា បាទឥឡូវនឹងកពោខ្លាំងខ្មុំខ្លាំងទៀតដាក់ចូលកដៅក៏អីដែរបាទប៉ុន្តែយល់ល្អគឺយើងដាក់មកគ្នានេះសិនតែពេលណាវាចាប់ដើមធ្វើចាំយើងលើកចូលទៅក្នុងណាអូខេគេឥឡូវយើងថែមចំណៃតិចបាទហើយខ្ញុំនឹងរើសអូខេបាទខ្ញុំនឹងយកទូនេះបាទខ្ញុំយកទូនេះមកធ្វើឈ្មោលណាឥឡូវបងប្អូនមើលណានេះអានេះវាធ្វើឈ្មោលឲ្យខ្លួនបាទអញ្ចឹងឯភាកច្រើន កាលណាយើងអត់ដាក់បកងដាក់អីទេបាទឃុំវានឹងចាប់ដើមបាទធ្វើរុនធំធំបែបនេះបាទនេះគឺរុនឈ្មោលហើយបាទសែលឈ្មោលណាបាទអញ្ចឹងអឺខ្ញុំនឹងធ្វើឈ្មោលនៅក្នុងទូនឹងឯងណាបាទអូខេអញ្ចឹងយើងជានឹងចេញយើងដាក់បកងយើងចូល បាទតាមពិតអានេះហើយក៏អាចជាឈ្មោលបានប៉ុន្តែគ្រាន់ថាវាអត់ល្អបាទដូចដែលរបស់យើងដាក់ឲ្យវាអញ្ចឹងយើងធ្វើឲ្យវាណាអូខេហើយអឺបាទនេះយើងលាស់ចេញយកវាចេញ មានបាទមានកោឈ្មោលនេះបាទមានអឺតកៅទូទូនៅហ្នឹងណាណានេះមានណាអាចបងប្អូនមើលឃើញណាមានកូនតកៅទូទូណាអាបាក់ស្អែកនៅក្នុងនេះបាទអាចមក អូខេបាទអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំបានបង្ហាញបងប្អូនប៉ុណ្្នឹងឯងអូខេបាទគឺពីរបៀបនៃការឆែកឃុំថាតើឃុំរបស់យើងមានសភាពបែបម៉េចបាទវាឈឺបាទវាសុខភាពល្អហើយត្រូវថែមបង្កងយ៉ាងម៉េចដាក់បង្កងយ៉ាងម៉េចណាបាទហ្នឹងគឺជាគេអ្វីដែលខ្ញុំបានបង្ហាញបងប្អូននៅព្រឹកហ្នឹងឯងហើយខ្ញុំធ្វើការព័ត៌មានអាប់ដេត តទៅមុខទៀតបើសិនជាខ្ញុំមានអ្វីដែលប្លែកចង់បង្ហាញបងប្អូនណាយើងនឹងជួបគ្នានៅវីដេអូខាងមុខទៀតណាអូខេអូខេបាទឥឡូវនេះជាវីដេអូបង្ហាញហើយហើយអាគុយបាទអាគុយនេះគឺ12វ៉ុលណាបាទអាគុយនឹង12វ៉ុលហើយខ្ញុំមានអានេះបាទនេះណាដើម្បី ធ្វើការអ៊ុតកមូនណាអញ្ចឹងជាធម្មតាគឺយើងប្រើរឡូបាទ យើងប្រើរលោវាយឺតតែនេះយើងប្រើបាទដែលយើងប្រើខ្សែលួសហ្នឹងអាគុយហ្នឹងបាទហើយយើងប្រើម៉ាស់បោកដកហ្នឹងប៉ះគ្នាទៅ ដើម្បីយើងអ៊ុតបាទវាលឿនណាបាទអញ្ចឹងបង្គងបងប្អូនធ្វើម៉េចជានេះអស់ណានេះបាទនេះបាទយើងជីអស់ដើម្បីយើងសោកកមួនចូលក្នុងហ្នឹងណាអូខេបាទអញ្ចឹងរដូវហ្នឹងកាលណាយើងដាក់ចំណីច្រើនយើងដាក់ទឹកស្ករច្រើន គឺវានឹងអឺឃុំរបស់យើងវាកើនវាឡើងហើយបាទអញ្ចឹងកាលណាវាឡើងគឺយើងត្រូវតែ មានបង្កងថ្មីដែលវា បាទបង្កងចាស់យើងយកកមួនទុកស្លប្រើទៀតឬក៏បាទយើងលក់ឲ្យគេដូរឲ្យគេក៏បានដែរណាបាទអញ្ចឹងអានេះកមួនកមួនសុតណាបាទខ្ញុំធ្វើខ្លួនឯងណាបាទយើងដាក់វាចូលប្រឡោះគៀនគៀនហ្នឹងមក បាទយើងដាក់ចូលទៅហើយទាញវាស្មើមកហើយបើសិនជា ក្នុងករណីដែលវាអាគៀននេះណាបាទអាគៀននេះវាទឹះវាអីយើងកាត់ចោលខ្លះទៅក៏បានដែរបាទហើយពេលដែលយើង នេះនេះយើងប៉ះវាតិចតិចណាបាទនេះឃើញទេបាទកុំប៉ះខ្លាំងពេកយូរពេកវាអាចនេះហើយលួសប្រើបាទលួសប្រើលេងនេះលេខ1ណា បាទវារៀងភ្លឺពេកខ្ញុំបន្ថយភ្លឺតិចលួសប្រើលេខនេះលេខ1ណាខ្សែលេខ1បាទបានវាវាប្រកាយវាដាច់ណា បាទប៉ះវាបន្តិចតិចបានកុំប៉ះខ្លាំងពេកបាទហើយសកត់វាបន្តិចទៅឲ្យលួសចូលនៅក្នុងសាច់កមួនណាបាទប៉ះវាបន្តិចតិចអាហ្នឹងតាតាប៉ះខ្លាំងដាច់ហ្នឹងណា បើតប៉ះយូរដាច់ហើយប៉ះបន្តិចបន្តិចបន្តិចបន្តិចបន្តិចបន្តិចវាហើយយើងយកដៃរូតវាតាមហ្នឹងមកបាទអញ្ចឹងវិធីសាស្ត្រនេះគឺគេអ៊ុតអាចអ៊ុតបានរាប់រយប្រកងក្នុងមួយថ្ងៃណាបាទអញ្ចឹងអាបងប្អូនត្រូវយក9ដែលមាននេះ12បាទណា